ទៅផ្ទះភ្លាមបើមិនចង់ងប់នៅហ្នឹងហើយហើយពូជាអ្នកគេមិនក៏មកវាយម៉ាក់ខ្ញុំចឹងអញជាប្តីដល់ម៉ែនឹងឯងថ្ងៃក្មេងកុំចេះញញៃច្រើនប្រយ័ត្នអញវាយដោយមិនដឹងក្មេងទេប្រហែលចាំមកអញអូយអូយផ្ទះខ្ញុំអញភ្លាមចង់មកណាអត់ទេអត់ទេអត់ទេរងណា សាជ័យចាអរគុណអាចារ្យបានយេចៅទិញកាបូមឲ្យយេផ្សារចាចាកាយេរបស់កៅទៅទៅផ្សារជែកហើយអញ្ចឹងបបចាំពេលតិចទៀតទៅណាមិនក៏លោកគ្រូប៉ែតម្នាក់នេះចិត្តល្អនឹងនិយាយខ្ញុំមែនទេ ចាអរគុណចាចាំទៅទៀតយាយពិសាក៏បានដែរហើយយាយពិសាច្រើនច្រើនណាអត់មានកម្លាំងចាតាចាកែវយាយគ្រាន់តែសម្រាមធម្មតាសោះទាំងចៅទាំងមិត្តភក្តិចៅហើយដូចក៏នាំគ្នាព្រួយបារម្ភចំពោះយាយណាមិត្តភក្តិគាត់ គាត់ជាលោកគ្រូពេទ្យតាយាយគាត់មិនមែនមិត្តភក្តិចៅទេអូឲ្យយាយសុំទោសណាចាសិតយាយស្មានតែចៅនេះជាមិត្តភក្តិរបស់ចៅកែវមិនអីទេយាយយាយអាចចាប់ទុកខ្ញុំជាចៅរបស់យាយម្នាក់ទៀតបានខ្ញុំនឹងកែវនឹងរួមដៃគ្នាមើលថាយាយបានល្អយាយនឹងមានសុខភាពល្អណាខ្ញុំនិងលោកគ្រូពេទ្យធ្លាប់ជួបគ្នាពីមុនមកដែរអត់មិនក៏ខ្ញុំមានអារម្មណ៍ថាធ្លាប់ស្គាល់គាត់ ចកែវនៅទីនេះយាយដូចជាសម្រាប់មិនសូវស្រួលសោះចៅចឹងយាយចង់ទៅផ្ទះវិញថ្ងៃនេះណាចៅប៉ុន្តែយាយអត់តន់ធូរទេណាយាយមកអីទេកៅយាយអាចទៅសម្រាប់នៅផ្ទះបានចាំខ្ញុំទៅមើលយាយនៅផ្ទះណាយាយអរគុណច្រើនហើយណាចៅសិតបាទឈ្មោះគ្រូពេទ្យដូចជាប្រហែលប្រហែលនឹងអ្នកណាម្នាក់ទេនេះអញ្ចឹងល្ងាចនឹងខ្ញុំនឹងជូនយាយនឹងការត្រឡប់ទៅផ្ទះណា ខ្ញុំថាមិនរំខានលោកគ្រូប៉ែទេក៏ល្អដែរយាយអរគុណច្រើនហើយណាចាប៉ែន មើលថាយាយផងណាបើមានការអីចាំបាច់អាចតាក់ទងមកខ្ញុំបានគ្រប់ពេលចាអញ្ចឹងលោកយាយខ្ញុំត្រឡប់ទៅវិញហើយណាមើលថែសុខភាពផងចាចៅបើកឡានទៅវិញ សូមឲ្យសុខភាព តាមផ្លូវសុខសប្បាយណាចៅណាអរគុណយាយចាមើលថែសុខភាពផងយាយចាចៅកៅខ្ញុំទៅវិញហើយណាមើលថែខ្លួនផង រមានយាយណាដែលបចុកបសេចៅជាមួយប្រុសឆ្មោចឹងហ៎យាយមែនមើលទៅប្រហែលជាចង់ឲ្យចៅនេះឡើងខ្ពស់ម៉េចចង់ឲ្យចៅនឹង មានចង្កេះមកភូមិមែនមាត់លឿនជាង ខួរទៅទៀតនិយាយស្ដីឲ្យឆ្លងកាត់ខួរខ្លាប់ផងប្រយ័ត្នវាអាយុខ្លីទៅណែហើយនេះយាយឯងផងថាណាគេហ៎យាយយាយកំពុងតែមិនសូវសួរខ្លួនផងចូលទៅក្នុងទៅណាយាយចៅយាយ ថាឲ្យពពួកមាត់ខ្យងហ្នឹងជប់ស្មាននេះឲ្យមិនព្រមដេកមិនព្រមនៅទៀតនៅចាំមើលនិយាយដើមគេហ្នឹងម៉ែបាយយាយឯងនឹងចៅណាជាមនុស្សល្អមែនណាវាគ្មានដើមឲ្យគេនិយាយទេហើយគេក៏មិននិយាយដើមដែរអើយណែណែណែនេះពពួកមាត់វែងទោះជាអត់រឿងក៏វានឹងសំរឿងយកមកនិយាយដែរណែតាមពិតទៅខ្ញុំគិតថាយាយឯងនេះមានបំណងមិនល្អជាមួយចៅនេះម៉េចប្រងលក់ចៅស៊ីមែន ណែស្រីកែវអ្នកមិញប្រាប់ឯងឲ្យដឹងណាថាកំណត់យាយឯងនេះហេងសោយចង់លក់ឯងតែឲ្យប្រុសឈ្មោអ្នកមានណនេះឯងនៅមិនដឹងខ្លួនទៀតទេអរគុណមីងឯងសម្រាប់បំណងល្អតែខ្ញុំនឹងថាមុននេះគឺសិតតែជាកំណត់របស់មីងទាំងអស់ដែលគិតទៅលើកូនស្រីខ្លួន ហើយខ្ញុំអាណិតកូនមីងណាដែលមានម្ដាយដូចជាមីងវិញ យាយខ្ញុំខំចាំខ្ញុំតាំងពីតូចរហូតមកដល់ប៉ុណ្នេះមីងឈប់ចាក់រុកទៅហើយខ្ញុំមកក៏ដឹងយាយខ្ញុំជាមនុស្សបែបណាដែរអើអើនេះវាល្អឯណោះទាំងយាយទាំងចៅពួកចរិតតួឯងនេះឯងគិតថាឯងល្អមែនចាំមើលណាតើគេបោះបង់ឯងចោលនេះពេលដែលគេស៊ីគ្រឿងក្នុងហើយតិចថាពេលវាទាត់ក្បាលហើយមកសំណោះពាក្យសម្ដីមីងនិយាយទៅណែមាត់ឯងវាមិនខុសពីចានប្រគុណនោះទេ ចៅពេទ្យជាមនុស្សល្អហើយចៅកៅក៏ជាមនុស្សល្អដែរគេជាមនុស្សល្អដូចគ្នាទៅគេជួបគ្នាណែកុំឃើញកូនឯងជួបតែមនុស្សអាក្រក់ ហើយដើរមកចោតកូនចៅគេនោះទៅទៅទៅឆាប់ចេញពីមុខផ្ទះយើងទៅទៅទៅទៅទៅមើលថែទាំបដៅកូនឯងឲ្យបានល្អទៅទៅទៅទៅ បានទេយាយកុំទៅរវល់ជាមួយនឹងមនុស្សបែបហ្នឹងអីណាយាយសុខភាពយាយសំខាន់ជាងណាយាយហើយមីក៏ត្រឡប់ទៅផ្ទះមីងវិញចុះព្រោះថាយប់ហើយនឹងអាលបានសម្រានព្រលឹមឡើងងើបមកធ្វើការរកស៊ីអីឲ្យមានប្រយោជន៍ជាងហ្នឹងទៅមីងកែវហ៊ានថាយើងផងហ៎មីក្មេងខ្វះធនធាននេះយើងចាស់តុងណាចរិតឯងអញ្ចឹងឯងចាំមើលយើងផ្ញើទុកនឹងឯងសិនចុះចាំមើលណាពីអ្នកយាយចៅឯងហ្នឹងយើងទៅហ៎ ប់ខឹងទៅណាបធូរអារម្មណ៍ទៅកុំតែគិតសម្ដីគាត់អីឈប់ខឹងទៅណាយាយតោះយាយចូលសម្រានណាបាទចា៎ថ្ងៃស្អែកត្រូវជ្រក់បន្លែគេម្នាក់10ថងទៀត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 ហាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងរសជាតិឈ្ងុយឆ្ងាញ់ពីស្រូវសាលីទឹកដោះគោនិងកាកាវផ្ដល់នូវប្រូតេអ៊ីន4000មីលីក្រាម និងកាល់ស្យូមខ្ពស់ឆ្ងាញ់មែនយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុន trên bây giờ anh ស្មានតែនិយាយចឹងអញយ៉ាណាលុយអញលុយគឺយើងលេងល្បែងចាញ់អើយអើយសុំតាសុំតានឹងដែរយើងផងលេងចាញ់អើយលុយអញខំរងទៅដប់ហត់អញទុកយកលុយដើរលេងសบายពូមើអញហើយមិនលុយនេះឯងយកលុយឲ្យទៅលេងល្បែងចឹងហ៎ ពីដំបូងណាមិនមិនស្លូតអញ្ចឹងតាម្លេះនាងឯងក៏មិនទួសាក់ចិត្តដែរមិនក៏មិនខានឯងទៀតទៅមិនមកខានឯងទៀតឡើយយ៉ាងយ៉ាងគិតថានាងឯងនិយាយចឹងយកច្បាស់នាងឯងមែននាងឯងមិនដឹងទេថាយើងពេលវាយនាងឯងបងបងណា Nhưng mà chết Anh ta Anh ta không ơi Lan Lan Nhưng ai chỉ không biết là ai bên sân tham con ảnh Chẳng ná anh ấy Có chi ở bốc trong này đấy Dương thì đây mà anh Chẳng là dương miên sân Ai cũng mà chơi rằng Chắc dương máy từng máy từng cơ Tức khắc dương màn rồi à ខ្ញុំក៏មានសិទ្ធមានសិទ្ធការពារម៉ាក់របស់ខ្ញុំមិនឲ្យពូថ្មីបានតាមចិត្តដូចគ្នាយេសំដីបានណាតិចប្រមាថអញកាសជួយវិញតិចនៅមកជួយម៉ាក់នឹងឯងស្អីហេតោកកើអីមែនគិតថាយើងមិនធ្វើអីដាក់នឹងឯងមែនអូយពេលនេះពូស្វឹងអីពូទៅសម្រាប់សិនទៅកុំដាក់បង្ករឿងបែបនេះមិនសមជាមនុស្សប្រុសអីយេហ៊ានឌីអញទៀតហ៎ ម៉េចចង់ខ្លាំងថ្ងៃមិនស្គងងាត់ស្គងហត់ទេអីបងប្អូននៅតែមិនព្រមឈប់ប្រើអំពើហិង្សាប្រើដៃប្រើជើងដាក់មកខ្ញុំទៀតខ្ញុំនឹងស្រែកហៅអ្នកភូមិនៅឲ្យមកឈរមើលពូឯងពេលនោះពូប្រកាសជាមិនរួចខ្លួនទេយើងខ្វល់យើងខ្លាចអ្នកភូមិនោះបើពួកវាហ៊ានធ្វើយើងមែនណាយើងវាយម៉ែនឹងឯងប៉ុណ្ណឹងឯងមែនពួកវាមិនហ៊ានចាំជួយហេចុះចុះប៉ូលីសប៉ូលីស ប៉ូលីសពងខ្លាចអត់មិនអ្នកខ្ញុំនឹងប៉ូលីសមែនប្រកាសហើយបើពូនៅតែនិយាយមិនចេះស្ដាប់គ្នាទៀតខ្ញុំប្រកាសជាប្តឹងប៉ូលីសមកចាប់ពូហើយប្តឹងពីបទប្រើអំពើហិង្សាលើស្ត្រីភេទហើយពេលនោះពូប្រកាសជាអ្នកកុកខានណាតែយើងជឹងសុំតោះកុកឯងបើពូមិនចង់ក៏ឈប់ធ្វើបែបនេះដាក់ម៉ាក់ខ្ញុំទៀតទៅ ក់មាននឹងអីមែនបានជាគាត់មកធ្វើបែបនេះដាក់ម៉ាក់ម៉ាក់ឈឺដល់ថ្នាក់នេះហើយឯងនៅចង់សួរថាម៉ាក់កើតអីទៀតណាឆាប់ជូតឲ្យលឿនលឿនមកញ៉ៃតិចតិចណាម៉ាក់ខ្លាចរំខានយាយអោះដល់ហើយឆាប់ជូតឆាប់ឆាប់ទៅនៅសើសឹកនៅហ្នឹងទៅនំនំតិចមើលឈឺណាស់ណាខ្លាំងខ្លាំងម៉ែ ឲ្យកូនសុំទោសមកបានទេបាច់លៀមបាច់ជួយមកស្អីទេបើអាយអាយលៀមឈឺជាអាប្តីចង់ថោកទៀតនោះវាវាយយើងទៀតអត់អីទេមកចាំកូនទៀតធំធំជាងនឹងណាមកម៉ាក់ម៉ាក់សម្រានជាមួយយាយទៅណាចាំកូនទៅយកកសែងស្អំឲ្យ កន្លែងចឹងចឹងណាយើងដេកមិនលក់ទេនេះសម្រាប់សិនតើណាម៉ាដើម្បីចាប់បានធូរស្បើយអអអអអូចុកសិនកៅស្អែកយ៉ាងម៉ាក់ចង់បងឯងរឿងមួយម៉ាក់និយាយមកម៉ាក់គឺម៉ាក់ចង់ឲ្យឯងនេះជួយទៅយកអាវម៉ាក់ពីផ្ទះខ្សីហា អាប្រុសថោកទៀតអាប្រុសនៅរកស៊ីសួតនោះផងបើសិនជាម៉ាក់ត្រង់នៅជាមួយវាទៀតណាម៉ាក់មានតែស្លាប់បើមិនស្លាប់ក៏ពិការនៅដែរចាំម៉ាក់អញ្ចឹងម៉ាក់ឆាប់សម្រាលណាព្រឹកនឹងយើងឆាប់បានទៅណាម៉ាក់ con cho ba mắt thôi Bà con dừng lại ចាប់ម្ដងរៀងម្ដងឈឺម្ដងរួចហើយក៏ហើយស៊ីមឡាថូថល Comfort លេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុងស៊ីមឡា Gain IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័ស រ៉ូឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ូឌីរ៉ូឌី Tiger ដើមកំណើតពីប្រទេសសង្ហបុរីពេញនិយមទូទាំងពិភពលោក S26 Go Progress ថ្មីបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិនរស់រវើងទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាល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 យើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុនឈឺចាប់ម្ដងរៀងម្ដងឈឺម្ដងរួចហើយក៏ហើយនេះអូនគិតរៀបចោលបានទៅចោលបងមែនទេពូកំឈរចិត្តម៉ាក់ខ្ញុំហើយពូនៅឆ្ងាយពីម៉ាក់ខ្ញុំតិចទៅវាមុខក្មួយចង់ឲ្យពូនៅចិត្តក្មួយជាមួយម៉ាក់ខ្លួនណែនេះប្រពន្ធសម្លាញ់យុគមិញហ្នឹងមកពីបងស្វងខាងពេល តែបងជប់វាច្បាប់មួយទៀតហើយឬក៏អូនចង់ឲ្យកូនស្រីអូនមិននៅទីនេះក៏កាន់តែល្អដែរឬអូននៅតែមិនទាន់ជឿជាក់ហើយខ្លាចបងនេះឯងនិយាយសម្ដីផ្អែមថែមអញ្ចឹងមានបំណងអីចង់មកស្អីណាអាចបានដឹងលឿនណោះថាយើងគិតអីចង់បានអីឯងនេះឡើងស្មានតែយូរដល់ចិត្តប្តីដែរតា ស្រឡាញ់យើងមិនខ្លាចពីអីទេឯងបានធ្វើតែកម្រាមយើងពូលេងខ្ញុំទៅពូធ្វើអញ្ចឹងពូនឹងជាប់គុកឯងមិនជឿទេប៉ណ្ណឹងដូចសម័យខំយើងហើយគេថាយើងនឹងងងផងដោះលែងឯងចឹងងាយងាយហ្មងក្មេងតូចយល់អស់នៅស្ងៀមមើលយកផងយើងតាមជាមួយណា អ្វីដែលកាន់តែពិបាកពូកាន់តែចង់បានក្មួយ ភាពរឹកពលាចាប់អញផងជិះទៅអញចេញពីគុកវិញបានណានឹងឯងនឹងកូនមិនរត់ពីដៃអញទេអញនឹងចាប់នឹងឯងស៊ីទាំងសាច់ហត់ទាំងឈាមទាំងរស់ថ្ងៃនេះចាប់ជាថ្ងៃហេងរបស់នឹងឯងនឹងកូនទៅចោះអញនឹងមិនអោយផលខ្ញុំទៀតទេចង់ចាំទុកទៅនាងអញនឹងសងឲ្យសាក់សំអញចប់ទុកយូរវេទនាប៉ុណ្ណាប្រហែលនឹងកូននឹងឯងត្រៀមយកប៉ុណ្ណឹងទៅចោះ យ៉ាងម៉េចហើយលោកគ្រូប៉ែនបាទគាត់សន្លប់ព្រោះតែគាត់ខ្សោយ ហើយត្រូវរងប៉ះពាល់រាងកាយមិនទៀងមិនទួយតែមិនអីទេអញ្ចឹងបានន័យថាម៉ាក់ខ្ញុំអស់អីហើយមែនទេលោកគ្រូប៉ែនម៉ាក់ខ្ញុំម៉ាក់ខ្ញុំកាត់អីមែនទេលោកគ្រូប៉ែនប្រាប់ខ្ញុំណាបាទគឺម៉ាក់ខ្ញុំកាត់អីម៉ាក់ខ្ញុំកាត់អីលោកគ្រូប៉ែនឆាំនិយាយមក តែកៅត្រូវច្បាស់ថាកៅអាចទទួលយកបានចាខ្ញុំអាចទទួលបានទាំងអស់គឺម៉ាក់កៅមានផ្ទុកមេរោគអីម៉ាក់ខ្ញុំម៉ាក់ខ្ញុំមានផ្ទុកមេរោគអេដត្រូវហើយម្ដាយកៅបន្តពីពិនិត្យរួចគឺឃើញថាមានផ្ទុកមេរោគអេដ តែការមិនចំណេះបារម្ភទេជំងឺនេះអាចព្យាបាលបានព្យាបាលបានច្រើនឆ្នាំតែកាវក៏បានគាត់ដឹងឲ្យសោះណាព្យាយាមឲ្យគាត់អនុវត្តឲ្យបានត្រឹមត្រូវជាពិសេសឲ្យគាត់ញ៉ាំថ្នាំឲ្យបានទៀងទាត់ចាខ្ញុំអរគុណលោកគ្រូពេទ្យឈឺចាប់ម្ដងរៀងម្ដងឈឺម្ដងរួចហើយក៏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 បាកា Sugar Free អ្នក មានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិតរស់រវើងទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយ និងភាពស្និទ្ធស្នាល Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto ភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat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 con cao Ni con cát ấy Mục đôi là cái ngọm chắc Cha, Cửa miền ấy tên mà Miền ấy nhầm mình Mơ tầm mục ấy Bạch trăng mà có họ mạng nó thế Hay nó say nữa Mạng ca ấy mày đấy ម៉ាក់មើលមិនដាច់ជួយមើលម៉ាក់តិចមើលគេថាម៉េចមិនក៏មិនឆ្លើយម៉ាក់សួរថាម៉ាក់កើតអីហ៎គឺម៉ាក់គ្រាន់តែប៉ះទង្គិចក្បាលបន្តិចបន្តួចក្នុងកណ្ដាលហ្នឹងគឺគេណែនាំឲ្យម៉ាក់ញ៉ាំអាហារនិងលេបថ្នាំឲ្យបានទៀងពេលហើយម៉ាក់នឹងឆាប់ជាសះស្បើយហើយតែគ្រាន់តែប៉ុណ្្នឹងសោះហ្នឹងធ្វើមកភ័យភ័យតមអាហារញ៉ាំតាមរបបស្អីរបួសប៉ុណ្្នឹងតែមកផ្លែទៀតនឹងជាតឯងឯង ដែរម៉ាក់ម៉ាក់ត្រូវអនុវត្តតាមការណែនាំណាម៉ាក់ណែមុននឹងបារម្ភពីអ្នកអតីមើលខ្លួនឯងផងមើលសក់មើលម៉ាក់ស្រេមុខណាមើលកែវមិនក៏ក្តៅខ្លួនម៉េះក្តៅខ្លួនធម្មតាម៉ាក់ខ្ញុំមិនកើតអីម៉ាក់ម៉ាក់ច្បាស់ជាឃ្លានហើយចាំកូនទៅធ្វើអីម៉ាក់ភាសាណាម៉ាក់នៅសម្រាប់នឹងហើយ hai con nè bị ca sợ ấy viên lắm vừa mốc phải phải chắc cao cao cao cao cả giờ mày hai cao cao cao sắp đặt luôn la cao cao giờ mày hai cao cao cao ថោឲ្យបថោរីមកែវតាទៀតហើយវាមកក្តីផ្ដួលឲ្យលើប្រោហ្នឹងអីក៏មកយាដកខ្ញៃម៉េចមីងបើដឹងរឿងមិនច្បាស់ទេខ្ញុំចិត្តតែនិយាយវាអាចខូចកិត្តិយសរបស់កៅបានណាខូចកិត្តិយសយ៉ាងម៉េចនេះបើចរិតវាអញ្ចឹងមែននេះក្មួយឯងហ្នឹងមុខងល់នឹងវាពេកហើយមីកែវហ្នឹងវាអាឡែមតែអញ្ចឹងកាពេលវាលក់បន្លែអូយនិយាយពីថាយាដកខ្ញៃមញ៉េមញ៉ាក់អូយនិយាយពីថាវាឲ្យដៃប្រុសតញយហ្នឹងមកពីក្មួយឯងហ្នឹងងប់ងល់ជាមួយវាពេកហ្នឹងណាមីង ការមិនមែនជំនឿបែបហ្នឹងទេមីងកុំចេះតែនិយាយអាក្រក់ពីការអីបើសិនជាការជាកូនរបស់មីងមីងហ៊ាននិយាយចឹងអត់ម៉ែកុំមកយកកូនខ្ញុំប្រៀបធៀបជាមួយវាកូនខ្ញុំគឺខោដាច់ស្រឡះហ្មងជាមួយវាណាក្នុងនាមមីងជាមនុស្សស្រីហើយក៏ជាមនុស្សចាស់បើសិនជាមីងមិនបានធ្វើឲ្យខុសហើយគេទម្លាក់កំហុសឲ្យមីងមីងមានអារម្មណ៍យ៉ាងម៉េចកុំយកខ្ញុំមកតែប្រៀបធៀបជាមួយវាម៉ែណែម៉ែណាតែមនុស្សល្អមួយចំនួនណាល្អបានតែមុខទេនៅក្រៅខ្នងប្រឌិតរឿងនិយាយក្រោយពីគេកៅ កៅកៅកៅមញែកមញាក់ឲ្យដៃប្រុសគួរឲ្យស្អប់បើវាល្អមែនណាគេមិនយកមិនយាយទេកាន់ជើងគ្នាស្អីក៏ដល់ថ្នាក់ហ្នឹងមែនទេមែនណាស្អប់មែនជិះចរិតមិនបានកូនយើងទេកែវស្អីហ្នឹងលៀបលៀបចាក់កើតដឹងខ្លួនវិញហើយ កៅចាកៅងើបធំធំណាកៅយាយម៉ាក់នេះខ្ញុំកាត់អីគឺកៅ ធ្វើការងារហួសកម្លាំងទៅបានជាស្លាប់ហ្នឹងណាចៅកៅនេះចៅក៏ប្រាប់យាយថាចៅអត់ញ៉ាំអីស៊ូទ្រាំអត់ហើយមកឈឺដល់ថានេះណាចៅចៅមានកាត់អីណាយាយចៅរឹងមាំសឹងអីហ្នឹងរឿងមមណារឿងមមដល់ថ្នាក់ស្លាប់អញ្ចឹងឯចៅមិនក៏មិនចេះស្រឡាញ់ខ្លួនឯងសោះអញ្ចឹងចៅ កូនកៅនេះអត់ចាប់បដោសោះចូលចិត្តតែបារម្ភពីអ្នកដតីអត់ចូលចិត្តបារម្ភពីខ្លួនឯងសោះម៉ាក់យាយតែបន្តិចទៀតខ្ញុំជាឯងបើមានម៉ាក់ហើយនឹងយាយបារម្ភពីខ្ញុំនៅថ្នាក់ហ្នឹងកៅបើមានការងារឲ្យធ្ងន់ធ្ងន់ឲ្យប្រាប់ខ្ញុំបានចាំខ្ញុំជួយណាខ្ញុំចង់ឃើញការបែបនេះទេកៅចាំខ្ញុំទៅធ្វើសុបឲ្យកៅញ៉ាំណាដើម្បីឲ្យកៅមានកម្លាំងឡើងវិញម៉ាក់យាយ ចង់ពិសាផ្លែឈើទេពេលខ្ញុំត្រឡប់មកវិញខ្ញុំទិញផ្លែឈើយកមកផ្ទះមិនអីទេយាយរំខានចៅពេទ្យច្រើនពេកហើយម៉ាក់វិញណាអីក៏បានដែរឲ្យតកូនទិញឲ្យញ៉ាំណាបាទកាអញ្ចឹងខ្ញុំទៅសិនហើយចាំតិចទៀតមកជួបគ្នាណា កូនប៉ែតមើលទៅដូចជាយកចិត្តទុកដាក់ជាមួយកូនកៅដែរសង្ស័យតែស្រឡាញ់កូនកៅទេដឹងអត់ទេម៉ាក់មិនមែនបែបហ្នឹងទេស្រឡាញ់មិនស្រឡាញ់ក្មេងៗនិយាយដឹងដល់ខ្លួនឯងមិនមែនចាប់អារម្មណ៍សម្លឹងមើលឃើញតែផលប្រយោជន៍នោះទេបន្ទប់លេខ9បងថ្លៃសេវារួចហើយអ្នកនាង តែខ្ញុំតែខ្ញុំនៅអត់តន់បងទេអ្នកគ្រូពេទ្យច្រឡំតែដឹង ចាស់មិនច្រឡំទេមានគេអ្នក ជួយបងជំនួសអ្នកនាងរួចហើយអញ្ចឹងខ្ញុំសុំទៅសិនណាចុះអ្នកណាអ្នកណាចិត្តល្អដាក់គ្រូសាខ្ញុំនៅថ្នាក់នេះឬមួយក៏ជាលោកគ្រូប៉ែតសិតទៅដឹងចុះគេធ្វើបែបនេះដើម្បីអីទៅ ម៉េចឃើញមុខយើងហើយបាត់ភ្នែកធំធំដូចជាភ្នាក់ខ្លាំងខ្លាំងណាស់ណឡៃក្រែងថាសងលុយយើងហ៎ឆាប់ឲ្យលុយយើងមកខ្ញុំខ្ញុំអត់ទាន់មានទេមីងលុយយើងអនុគ្រោះឲ្យប្រហែលខែហើយហាឃើញតែមានលេសតិចយាយឈឺតិចម៉ែឈឺឯងចាប់ទុកយើងដូចជាកូនឆើមែនទេឲ្យលុយយើងមកគ្មានលេសអីទៀតទេខែហ្នឹងត្រូវតែសងលុយយើង មីងមីងទៅវិញសិនទៅណាមីងខ្ញុំខ្ញុំមិនទាន់មានលុយជប់នឹងខ្លួនទេមីងអូណែអញ្ចឹងទៀតហើយណាយាយឯងបាត់សម្ហោតាណាទៀតហើយហ៎សង្ស័យតែពួតសងំកិច្ចតាណាជាមួយម៉ែឯងទៀតហើយហ៎គឺគឺយាយទៅទិញជីណាមីងស្អីឯងកុហកកុហកឲ្យវាសំបន្តិចទៅយើងមិនផ្លើទៅជឿឯងទៀតទេឥឡូវឆាប់ឲ្យលុយយកមក ខ្ញុំខ្ញុំមិនទាន់មានទេមីងសុំវត្តមីងមីងទៅវិញសិនទៅណា គ្មានផ្លូវទេលុយលុយណាណា សងលុយយ៉ាងណា បងជួយកាយមកផ្ទះរាល់ថ្ងៃក៏បានដែរណានិយាយផ្អែមឯឡឹងអាលួយណែបើស្រីគេល្អមែនណាអូយនិយាយពីថាគេមិនដែរហ៊ានចេញឡានជាមួយប្រុសឈ្មោះតែពីរនាក់អញ្ចឹងណានិយាយពីថាឃើញប្រុសមិនបានកៅបងមកទីនេះធ្វើអីបេះដូងបងគឺវាជាអ្នកបញ្ជាបងមកណានេះមកផ្ដោះផ្ដងស្នេហានៅកដាថ្ងៃអញ្ចឹងហ្មងណោះសង្ស័យចង់បបួលគ្នាទៅកន្លែងស្ងាត់ស្ងាត់ធ្វើអីផ្ដេសផ្ដាស់ទីដឹងនេះកៅគឺជាមនុស្សល្អនឹងជួបរឿងល្អសម្ដីដើមល្អរឿងដើមល្អការបោះឆ្នោតចោះឯងដូចជាធ្វើបន់ដល់មិនដឹងទេ បានជាមានមនុស្សប្រុសល្អល្អមកស្រឡាញ់មើលថែឯងបងជាអ្នកបង ខ្លាចព្យាបាលខ្ញុំឯនេះតែបងចាំបាច់ធ្វើល្អដាក់ខ្ញុំដល់ថ្នាក់នេះធ្វើអីក៏ព្រោះតែកែវគឺជាមនុស្សដែលបងស្រឡាញ់នេះឯងកុំថាអង្គុយផ្លឹកមិនហ្នឹងអង្គុយដឹកដឹកក្មួយតែតែមែនទេចៅកែវមានអាការៈដូចជាមនុស្សកំពុងតែមានស្នេហាហើយយាយមកបង្អាប់ចៅទៀតអីចុះបើចៅជ្រុលទៅស្រឡាញ់គេមែនឲ្យគិតមិនកាបងច្បាស់ក្នុងចិត្តហើយថាបងនឹងនិយាយប្រាប់អូនក្នុងថ្ងៃនេះគឺបងស្រឡាញ់កែវ កៅរៀបការជាមួយនឹងបងទៅអូនព្រមទេ ស៊មនឹងស្បែកឈឺចាប់ខ្លាំងក៏ស្រែកតែដល់ស្អែកបែជាលែងអីឈឺចាប់ម្ដង